បាទសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមកផាត់ពើសម្រាប់អឺតុក្កតាពើស្រីបាទហ្នឹងហើយតុក្កតាស្រីហើយអឺកាន់ផ្កាបាទហ្នឹងហើយថ្ងៃចូលរួមទស្សនាដូចតទៅបាទ បងប្អូនទាំងគ្នារូបមានតែប៉ុណ្្នឹងទេខ្ញុំដាក់ឈ្មោះមួយសេឈ្មោះមួយលីលីសេឈ្មោះមួយនេះអូយសេខ្វក់សេម្ដងទៀតអង់គ្លេសក៏បានអង់គ្លេសគឺកុំចឹង ធីអរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នានឹងវីដេអូក្រោយនឹងអរគុណច្រើន